អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយវីដេអូនេះខ្ញុំធ្វើការ review ខ្លះៗតាក់ទងទៅនឹងរបៀបនៃការ build hero ហ្នឹងហើយតាមពិតជាទូទៅ មាន player មួយចំនួន ដែលជាប្រភេទ player ចាស់ចាស់ណាដែលគាត់ធ្លាប់លេងពីមុន គឺមិនទាន់មាន point ណាសອບឬក៏អីទេនិយាយទៅវារៀងពេលតែគាត់ត្រឡប់មកលេងវិញក៏តែសួរខ្ញុំថាចំ hero អាច team ប៉ិនគ្នាហេតុអីក៏ hero ខ្ញុំផុយម៉េះហ្នឹងហើយគឺតតាមតិចដាច់ ទី1បើយើងនិយាយឲ្យឲ្យស្មោះត្រង់ទៅ គឺការ upstate ហ្នឹងយើងមិនដឹងថាគេលេង hero គេ upstate អីគេទេណាហើយចំពោះមួយទៀតគឺរឿង item ចំពោះ item យើងអត់ប្របាក់អីទេដោយសារវាសូលក្នុង hero ស្រាប់ចឹងណាហ្នឹងហើយ item ខ្ញុំអត់និយាយទេដូចជា item ដូចជាតាតូយហ្នឹងហើយឬក៏ clock ឬក៏នេះពួកអាចក្រោបហ្នឹងសារយើងមើលឃើញថាគេលេងប្រភេទអីគេហ្នឹងហើយហើយបប3អីហ្នឹងអាហ្នឹងខ្ញុំអត់និយាយដែរអូខេហើយតាមពិត ហេរ៉ូខ្ញុំអ្នកទាំងអស់តែសួរថាចំមិនក៏ហេរ៉ូតាន់ម៉េះអឺខ្ញុំមិននិយាយរឿង item ទេណាទី1ខ្ញុំនិយាយរឿងការ upstate ហ្នឹងហើយ upstate ដោយសារខ្ញុំ up យកតាន់អញ្ចឹង hero ខ្ញុំគឺវាអត់ឈឺទេហ្នឹងហើយខ្ញុំ up យកតាន់អ្នកទាំងអស់គ្នាឃើញខ្ញុំពាក់អឺនេះប៉ុណ្ណេះទេគឺជា item experience នេះចង់ដកខ្ញុំឡើង600ជាងបាត់ហើយហ្នឹងហ្នឹងហើយហើយបើសិនជាករណីខ្ញុំចាក់ title ទៀតអូខេគឺ hero គឺតាន់មែនទែនប៉ុន្តែបើវៃវាអត់ឈឺទេណាវៃវាអត់ឈឺទេ អញ្ចឹងបើសិនជាករណីអូខេខ្ញុំអាចពាក់បាគូឲ្យមើលបន្ទាប់ពីខ្ញុំពាក់បាគូប្រហែលជាវាអាចឡើង state រៀងដតនេះឡើងខ្លាំងជាងជាងមុនអូខេខ្ញុំដោះចេញអស់ចឹងណាហ្នឹងហើយខ្ញុំដាក់កាត់ level ចូលសិនបែបនេះហើយខ្ញុំពាក់បាគូចូលអូខេអញ្ចឹងខ្ញុំដោះចេញមកវិញហើយខ្ញុំអឺពាក់នេះចូលណាពាក់ clock នេះចូលអូខេអត់ចេះមក អូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការមើលបានអញ្ចឹងខ្ញុំពាក់ clock បែបនេះហើយអ្នកទាំងអស់គ្នាអាចមើលបានអញ្ចឹងនេះកន្លែងនេះវាធ្វើ hero ខ្ញុំគេទះដៃអត់ងាយចូលអញ្ចឹងណាអូខេវាឡើងដល់890ហើយ800 898អញ្ចឹងបើសិនជាករណីខ្ញុំចាក់ title ទៀតហើយរួមជាមួយនឹងខ្ញុំអឺលេងពលឺទៀតអញ្ចឹងវារៀងគួរសមដែរអញ្ចឹងកន្លែងដែលខ្ញុំនិយាយគឺខ្ញុំនិយាយកន្លែងហាយហាយវាមានន័យថា យើងយើងសូត្រទៅគេមើលយើងអត់ឃើញអញ្ចឹងអ្នកថៃថតខ្ញុំដាច់អស់ហើយណាអ្នកនរគ្នាអូខេឥឡូវជាមួយខ្ញុំចាប់ផ្ដើមរៀបចំឲ្យអ្នកនរគ្នាមើលអឺទី1ដើម្បីចាក់ថៃថតបានអ្នកនរគ្នាដឹងហើយមែនទេយើងត្រូវការប្រើនេះកាតនេះកាតគឺយើងបានមកពី VIP VIP point នេះដែលយើងទិញពីនេះ stop នេះមួយថ្ងៃយើងបើកបាន500បន្ទាប់មកទៀតយើង ធ្វើការ CMA CMA ក៏វា random បាន10អាកាតទេដែរនឹងបានកាតផលនេះណាសອບដែរខ្ញុំទៅបើជិញ view អ្នកនរគ្នាមើលតែម្ដង ផ្លេចចាស់ចាស់ដែលគាត់ចង់មកលេអដងតាមពិតគាត់មកច្រើនប៉ុន្តែដល់ពេលមកហើយគាត់ចាក់ title ចុះឡើងចុះឡើងគាត់អត់បាន ចាក់ឯងគាត់ចាក់ build hero តាមធម្មតាតាម item ដែលគាត់ដឹងអញ្ចឹងណាដល់ពេលហើយ hero ខ្ញុំមកកាត់អញ្ចឹងដល់ពេលហើយវាធ្វើឲ្យវ័យគ្នាវា ចង់និយាយថាគេទះងាប់គេតតគាត់ងាប់អញ្ចឹងដល់ពេលគាត់តតគេវិញលើឃើញថាដល់យើងច្រើនអញ្ចឹងវាអាចតាក់នឹងកន្លែងហ្នឹងអូខេនេះយើងមកកន្លែងនេះមកនេះអឺ Palina shop នេះនេះឃើញ point នេះ អញ្ចឹងយើងត្រូវការចាក់វានេះយើង enter ចូលមកយើងដូរកាតនេះដើម្បីទិញ title ចាក់អញ្ចឹងជាទូទៅចំពោះ hero ខ្ញុំអឺ title ដែលខ្ញុំចាក់ហ្នឹងហើយទីមួយគឺខ្ញុំចាក់ title នេះអានឹងខ្ញុំអត់និយាយរឿង master ទេដោយសារ master យើងគុណវាមកនេះវាបាន title ប្រភេទនេះអញ្ចឹងព្រោះនេះវាបូកច្រើនច្រើនណាអញ្ចឹងខ្ញុំអត់និយាយទេណាអញ្ចឹងព្រោះ title នេះខ្ញុំអត់និយាយទេអញ្ចឹងខ្ញុំចាក់តាមធម្មតាគឺខ្ញុំអត់គុណ master ទេ hero ខ្ញុំហ្នឹងហើយអូខេខ្ញុំចាក់ title គឺជាទូទៅនេះខ្ញុំចាក់ពួកនេះអានេះវាអឺ សំដៅទៅលើរ៉េបនេះនេះរ៉េបប៉ានឹងរ៉េបប៉ាអញ្ចឹងរ៉េបរ៉េបប៉ានេះ10000អញ្ចឹងយើងអាចពាក់ title នេះបានហើយអញ្ចឹងភាសាខ្ញុំតែនឹងមួយណារួមជាមួយនឹង title ក្រោមនេះអា title ខ្ញុំតែអាសូអ្នកទាំងអស់នេះឃើញគឺវាបាន all 25អញ្ចឹងវាត្រូវការ rep 24000អញ្ចឹង rep ខ្ញុំគ្រប់ហើយនេះ rep ខ្ញុំ24000ណាហ្នឹងហើយអញ្ចឹងជាទូទៅខ្ញុំលេងបែបហ្នឹងអញ្ចឹងខ្ញុំទិញវាផ្លាប់មកចាំមើលវាមានភាពខុសគ្នាប៉ុណ្ណាណាអូខេបន្តមកទៀតចំពោះ point នេះណាសອບ ផលនារាសពគឺខ្ញុំចាក់ភាគច្រើនខ្ញុំចាក់បែបនេះអញ្ចឹងការចំដូររួចណាការហ្នឹងអញ្ចឹងខ្ញុំ enter ចូលមកអឺនេះខ្ញុំលេងបែបនេះខ្ញុំលេងអានេះវាតារាង VAT អូខេអញ្ចឹង hero ខ្ញុំត្រូវការ VAT ខ្ញុំយកនឹងមួយណាអានេះអីគេ strength អញ្ចឹងប៉ាក់ខ្ញុំអត់ត្រូវប្រើនឹងទេអូខេចំពោះ AGI AGI ជាទូទៅខ្ញុំប្រើដែរណាហើយប្រភេទ INT ខ្ញុំអត់ទាន់ដូរទេ INT ហ្នឹងហើយ អូបែខ្ញុំដូរអូខេហើយមួយទៀតតាមពិតបើសិនជាករណីយើងមានសម្បោកាសនេះដូរអានេះមួយមកអានេះឈាមជំនួយឈាមបានច្រើនដែរណាអញ្ចឹងតឡើងឈាមតែដោយសារកាតខ្ញុំរៀងស្ទើរភិកច្រើនខ្ញុំដូរខ្ញុំមើលសិនអូខេអញ្ចឹងចំពោះ right protect នេះគឺខ្ញុំយកដោយសារវាបាន all 20ភិកច្រើនខ្ញុំចាក់បែបនេះ right protect នេះអូខេហើយចំពោះអានេះខ្ញុំអត់ដែលមានលុយចាក់ទេវាចាក់ទៅវាឡើងល្អដែរវាឡើង in 10%ប៉ុន្តែគាត់ថាខ្ញុំអត់អាចចាក់វាទេវាថ្លៃពេកហើយអាក្រោមនេះគឺខ្ញុំអត់អាចចាក់ដែរវាថ្លៃដូចគ្នាវាច្រឡំគាត់ថា speed តែមួយប៉ាក់ខ្ញុំក៏ត្រូវការប្រើដែរអញ្ចឹងចំពោះឈាមនេះខ្ញុំប្រើឈាមនេះណាអូខេអញ្ចឹងខ្ញុំសល់មួយទៀតមិញមើលមួយខ្ញុំដូចជាសល់ INT INT INT នេះគឺ INT Dragon Green Dragon ខ្ញុំមើលសិនដូរនៅខ្លាចដូរមកជន់នេះខ្ញុំពងអត់សម្បូរខាតផងអូខេអញ្ចឹងអត់មានទេ អញ្ចឹងចំពោះអាគ្រីនថៃអាគ្រីនគ្រីននេះខ្ញុំយកអញ្ចឹងណានេះអូខេអញ្ចឹងជាទូទៅខ្ញុំលេងបែបហ្នឹងខ្ញុំលេងបែបហ្នឹងហើយជាមួយខ្ញុំចាក់ឲ្យមើលអូខេដំបងខ្ញុំខ្ញុំមិនបាច់ចាំមើលព្រោះនេះខ្ញុំស្ទើរមើលមើលហើយជាទូទៅនេះឈាមខ្ញុំគឺ20000 450ចឹងខ្ញុំខ្ញុំចាក់ហើយអូខេខ្ញុំបើកចាក់ណាផ្លាប់ផ្លាប់អឺវាហាយក្នុងគ្រូនេះបានតែពាក់ពាក់កណ្ដាលឲ្យថៃថតលើអញ្ចឹងណាហ្នឹងហើយចានេះ យើងបើកមួយទៀតមកវាបានអីគេនេះមើលនេះឡើង AGI ណាអូខេអឺនេះខ្ញុំថែមអានេះមួយទៀតអូខេអញ្ចឹងជីទូទៅគឺខ្ញុំចាក់ title បែបនេះឃើញទេអញ្ចឹងបន្ទាប់ពីខ្ញុំចាក់ហើយអ្នកនរនេះឃើញទេលើដល់ខ្ញុំឡើង1031អញ្ចឹងដល់ពេលដែលយើងលេងយើងស៊ីនំស៊ីអីទៀតអូខេអញ្ចឹងវាឡើងតាមនឹងដែរណាហើយមួយទៀតគឺខ្ញុំចាក់ចាប់ដើមចាក់ពលឺអញ្ចឹងឈាមខ្ញុំគឺឡើង22000ជាងហើយអញ្ចឹង អឺនេះយើងអត់តែមានពលឺទេនេះអត់តែមានពលឺទេហើយពលឺស៊ីសងលើអ្នកតាមប៉ាក់ដែរទេដូចខ្ញុំប្រាប់ចឹងគឺប៉ាក់ខ្លះលេងពលឺនេះអឺយើង ប្រើ Soul BR នេះប្រូវាជំនួយបានខ្លាំងអូខេចូលមកក្នុង Hero ហើយចឹងមានទេណានេះអូខេបន្តមកទៀតនេះធាតខ្ញុំប្រើអឺធាតនេះតាមប៉ាក់ដែរទេបើអ្នកទាំងអស់គ្នាលេងប៉ាក់ហ្នឹងកុំប្រើហ្នឹងណាព្រោះនេះខ្ញុំត្រូវការឈាមតែខ្ញុំលេងព្រោះហ្នឹងចឹងខ្ញុំបានឈាម2000ទៀតនេះឃើញទេអូខេ អញ្ចឹងឈាមនេះយើងចុចពលឺមកឃើញឡើងឈាម24000នេះអញ្ចឹង hero ដែលខ្ញុំអត់ទាន់អត់ទាន់បានបើអត់ទាន់បានទេផងឈាមឡើង24000ជាទូទៅបើសិនជាករណីយើងលេងវៃគ្នានៅពេលដែលខ្ញុំស៊ីនំស៊ីអីទៀតឈាមខ្ញុំឡើងចង់5 60000ឈាមហើយអញ្ចឹង hero មកមកគឺទាត់ខ្ញុំអត់ចូលទេហើយដកឡើងចង់2000ដកបាត់ហើយណាបន្ទាប់ខ្ញុំស៊ីនំអល់5អល់អីផ្គុំគ្នាទៀតអញ្ចឹងណា អូខេនេះតាមពិតជាតិចនិចរបស់ខ្ញុំក្នុងការលេងរបស់ខ្ញុំឯងជាទូទៅខ្ញុំអរគុណម៉ាសលខ្ញុំប្រាប់យ៉ាងខ្ញុំអរគុណម៉ាសលឯសារម៉ាសលយើងចាយលុយច្រើនអញ្ចឹងណាហើយខ្ញុំក៏គ្មានលុយសម្រាប់គុណដែរអូខេហើយបើសិនជាករណីអ្នកទាំងអស់នេះមានតិចនិចអីផ្សេងពីខ្ញុំ ជួយធ្វើការកម្មនឹងក្រៅមកហ្នឹងហើយដើម្បីឲ្យគ្នាយើង player ចាស់ចាស់តែគាត់ត្រឡប់មកលេងហ្នឹងគឺគាត់អាចអឺរៀបចំ hero គាត់ឲ្យមានឲ្យវាបានតាន់ជាងមុនអញ្ចឹងណាឃើញនេះទាត់វ័យគឺបែបហ្នឹង អូខេអញ្ចឹងចំពោះវីដេអូនេះមានការមាន ការ review ប៉ុណ្ណឹងហើយបើសិនជាចង់ recommend អីអូខេអាច comment ក្នុងក្រោមវីដេអូនេះបានណាអូខេអរគុណបាយបាយ